បាទជំរាបសួរខ្ញុំឈ្មោះដាំសុផាតជាគ្រូបង្រៀនផ្នែកភេសជ្ជៈនៅរាជមណ្ឌលសភាកម្ពុជាបាទហើយខ្ញុំមានបើកសោតក្នុងវិស័យហ្នឹងជាង20ឆ្នាំហើយបាទហើយជំនាញដែលយើងយកមកបង្រៀននៅទីនេះគឺមាន3មួយគឺអាជីពក្នុងការឆុងកាហ្វេបាទទី2គឺការធ្វើផ្លែឈើសុខភាពហើយទី3នឹងការផលិតជា ស្រាក្លុកបាទអញ្ចឹងជំនាញទាំង3នេះយើងវាជាតម្រូវការមែនទែនក្នុងការក្នុងវិស័យទេសចរយើងបាទសម្រាប់មុខវិជ្ជាទាំង3ហ្នឹងគឺវាមានសារៈសំខាន់មែនទែនក្នុងនាមយើងជានិស្សិតដើម្បីយើងអភិវឌ្ឍជំនាញវិជ្ជាជីវៈព្រោះនឹងគេថាជំនាញរឹងគេហៅជំនាញហាតបាទយើងអាចកាលណាយើងចេះច្បាស់ យើងអាចធ្វើការនៅក្នុងវិស័យនឹងស្រួល យើងអាចទៅ apply ចូលស្ថាគារឬក៏យើងអាចធ្វើអាជីវកម្មខ្លួនឯងក៏បានដែរជាជាទូទៅផ្នែកភេសជ្ជៈបើយើងមានជំនាញពិតប្រាកដយើងចេះពិតប្រាកដគឺវាមានតម្លៃខ្ពស់បាទអាចពី250ទៅ500បាទ យើងចេះជំនាញឡើងបាទសិក្សាទីនេះទីទីមួយយើងរៀនពីទ្រឹស្ដីសិនយើងទ្រឹស្ដីកាលណាយើងស្គាល់ទ្រឹស្ដីច្បាស់ស្គាល់ប្រភេទ cocktail នឹងយើងច្បាស់យើងស្គាល់ស្រាច្បាស់បានយើងអាចអនុវត្តបានព្រោះស្រាកឡុកវាមិនជារឿងងាយស្រួលយើងគ្រាន់តែនិយាយទៅស្រួលទេប៉ុន្តែ នៅពេលដែលយើងចាប់ដើមអាជីពហ្នឹងយើងអត់ស្គាល់ស្រាច្បាស់លាស់តើយើងកឡុកអីឲ្យគេញ៉ាំបាទអញ្ចឹងអាណាប្រភេទណា លាយមើលណាអាណាប្រភេទណា ណាព្រោះសារកឡុកវាបែងចែកជាប្រភេទរបស់វាទៀតវាទៅជាប្រភេទ aperitif ឬ digestive ចឹងបាទអាប្រភេទណាដែលគេញ៉ាំមុនពេលណាញ៉ាំក្រោយស្រាកឡុកក្នុងមួយកៅជាមធ្យមនៅក្នុងប្រទេសកម្ពុជាគឺ8 3ដុល្លារ5កាក់ទៅ8ដុល្លារចំពោះថ្លៃដើមយើងអាចវាខុសវាខ្ពស់អាចមួយកៅបើបើអាថ្លៃ ដូចជាសិង្ហបុរីអីវាអាចចូល2ដុល្លារឲ្យខុសថ្លៃដើមថាយើងរៀនគេហៅថាអនុវត្តផ្ទាល់យើងប្រាទិចយើងឆ្អល់ដកនេះឈ្មោះអីនេះឈ្មោះអីនេះឈ្មោះអីឈ្មោះអីចឹងមកបាទឲ្យគាត់ចំណាំថាំងអានេះជាអី blue ការកាវចឹងគាត់ចំណាំគាត់ថានេះជាអីជា triple sec នេះជាអីជា tegala បាទបាទនេះជាអីជា sugar អីចឹងឬក៏ឲ្យគាត់ចំណាំថាំងអីជា orange អីចឹងទៅ វាទ្រឹស្ដីវាពិបាកតិចប៉ុន្តែបើសិនតែយើងអនុវត្តតលយើងចាំវានេះយើងអាចធ្វើបាន បាទសម្រាប់ថ្ងៃហ្នឹងដែរខ្ញុំនឹងបង្ហាញភេជ្ជៈ3ប្រភេទទី1គឺយើងហៅថាគៀគៀបាទទី2យើងគេហៅ classic margarita យើងយើងធ្វើជា classic blue margarita បាទទី3 sing Tequila sunrise ចឹងខ្ញុំនឹងបង្ហាញអឺស្រា cocktail 3ប្រភេទបាទទី1យើងហៅថា Kia ទី2យើងហៅថា Blue Margarita ទី3យើងហៅថា Tequila Sunrise បាទអញ្ចឹង Kia basic របស់វាបាទ basic នៃ spirit ហ្នឹងមាន3មាន white wine សូមញ៉ុងសូមញ៉ុងក៏បានឬក៏ Chardonnay ក៏បានមាន Creme de Cassis បាទក្រែមកាស៊ីជាភេទ liquor ហើយនិង red cherry បាទអញ្ចឹងខ្ញុំកោះវាកោះវ៉ាញយើងកោះតែ3ក្បាច់ទេបាទអញ្ចឹងវ៉ាញជាទូទៅគេកាត់ត្រឹមកក ក្បាត់យកសមុទ្រយើងយក screw ហ្នឹងដាក់ចំ center ដាក់ចំកណ្ដាលអញ្ចឹងយើង screw វាចូល ចឹងវាយវាយយើងចាក់700មីលីលីត្រស្មើនឹង7 cl បាទក្រែមដកាស៊ីសបាទក្រែមដកាស៊ីស20 ml

chúng tôi gọi ban được triển được chuyện ở vùng bảy được về vùng bảy là được về gọi ban hai vùng một bảy và hai vùng một bảy trên nền một bí phí nhân là số thân chậm bắt đầu chậm cái này mà take last sunrise take it easy take a last sunrise then uh, orange juice. Gradient, gradient 对。

mempermakankan memakankan berdoa berlan dan dan mendolik kelas memakankan kelas dan bersok Safe. terbelah terbelah saya terang triple sec segala hal. Segala perang selesai perang dari Jepang, beliau Jepang dan Ini memang ada yang